rồi trời làm sai cô nè đằng này ra mình chơi phê nè đúng rồi rồi mày cái này chị ơi Thằng là cái trái Ô mua tiền đấy Này ờ, bà mời trái hay Ui bị bơ cứ rồi rồi អើវាបាច់ហើយវាបានពងប៉ុណ្ណាអីប៉ុណ្ណានេះមកចាប់ទេមកចាអត់អត់នេះមេប៉ះនេះមេណែបងប្អូនណែគាត់អត់ខ្លាចទេគាត់លេងចឹងបាទនេះអ៊ីផ្លូវនេះនេះដួងទៅអញ្ចឹងលើយើងមើលទាំងអស់គ្នាតែតែឆ្កល់ខ្ញុំទៅអាយុវា12ថ្ងៃ 12 13ថ្ងៃខាងយើងវាប្រប៉ុណ្ណាប្រប៉ុណ្ណានេះអាហ្នឹងចាយមេបកាត់ពូជឥឡូវយើងមើលអឺជើងកាយមើលទាំងអស់គ្នាវាវាដួលបាទកាយមើលទាំងអស់គ្នានេះនេះនេះនេះអូយ៉ានេះមើល Bakal ni cakap, kau macam អូនបាំងងឹតកូនពើលើក្បាលជើងណានេះទាំងទាំងនេះណាដួងអើវិញមើលចាវិញមើលក៏